សួស្តីបងប្អូនថ្ងៃនេះខ្ញុំលើកយកអក្សរជារូបភាពដើម្បីបងប្អូនងាយស្រួលសិក្សា តាវងបាទពាក្យនេះអានថាតាវាងតាវាងតាវាងប្រែមកថាស្ដេចឬក៏ស្ដេចដែលពូកែតាវាងបាទតាវាង大王。 大王。女王。女王。女王ប្រែមកថាម្ចាស់ស្ត្រី女王នីមកនឹងសលេខទី3 new 女王，បាទ女王ប្រមថាម្ចាស់ស្ត្រី女王女王王举王举 รมถาประเนียง王子王子หวังจือหวังสเลนตีปีจือสเลนตีใบ王子王子 小王子。小王子，小王子。小王子。ប្រែមកថាព្រះនាងតូច小王子សែវសលេងទី3វ៉ាងសលេងទី2ជឺសលេងទី3小王子 小王子》。Nếu nếu nếu nếu là một thằng cụ. Nếu Nếu 牛 brahmata school 牛牛 giáng giặt chim យ៉ាងយ៉ាង យ៉ាងសំឡេងទី2ប្រាមថាសត្វជាមយ៉ាងយ៉ាង 鸟，nếu nếu và mà thá bạ sầy 鸟，鸟。 U U ប្រែមកថាត្រី U អ៊ីប្រែមកថាត្រីបាទអ៊ី 鱼。山羊。បាទសានយ៉ាងប្រែមកថាសត្វពពែសានសលេងទី1山羊。 បាទសានយ៉ាងសត្វពពែសានសលេងទី1យ៉ាងសលេងទី2សានយ៉ាងសានយ៉ាងបាទសានយ៉ាងសានយ៉ាងសត្វពពែកកប្រែមកថាប្រទេស 我我កស្លេងទី2我កកប្រែមកថាប្រទេស我 Trung Trung Trung Paramata cầm đao Trung Trung Trung mấy mấy mấy mấy ប្រែមកថាស្អាតមេវាដូចនឹងអក្សរជីមដែរប៉ុន្តែវាមានជើងនៅក្រោមជើងថែមតាទៀតមេបាទមី là Mỹ Trung Quốc Trung Quốc Trung Quốc protection, Trung Quốc 中国，中国，美国，美国，美国。 Mỹ Quốc, 美国。សហរដ្ឋអាមេរិក Mỹ Quốc Mỹ Quốc